អបអរសាទរកីឡាករនីខ្មែរដំបូងឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកនិងមេដាយសំរិទ្ធមួយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឲ្យដឹងថាកីឡាករនីកាំងមួយនិនជា កីឡាករនីខ្មែរដំបូងដែលបានឈ្នះមេដាយមាសប្រភេទវិញ្ញាសាហែលទឹក400ម៉ែត្រពាក់ជើងទាខណៈកីឡាករនីខិនប៊ុនពេជ្រមរកតក៏ដណ្ដើមបានមេដាយសំរិទ្ធមួយគ្រឿងទៀតដែរ។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី32កាលពីរសៀលថ្ងៃទី12ឧសភា2023នៅពហុកីឡាដ្ឋានជាតិមរតកតេជោនៅ ក្នុងថ្ងៃដដែលនេះដែរកីឡាករជម្រើសជាតិហែលទឹកពាក់ជើងទេកម្ពុជាចំនួន4រូបទៀតបានឈ្នះមេដាយសម្រេចលើប្រភេទវិញ្ញាសាហែល4គុណនឹង200ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី32ឆ្នាំ2023នេះផងដែរ។ កីឡាករជំរើសជាតិទាំង4រូបនោះរួមមានកីឡាករលឹមសុវត្តននកីឡាករទួនទុតសិទ្យាកីឡាករលឹមកៅឧត្តមនិងកីឡាករឈោមចន្ទថនសូមរំលឹកផងដែរថាកាលពីថ្ងៃទី11ឧសភា2023កីឡាករឈុនប៊ុនថនក៏បានឈ្នះមេដាយមាសដំបូងដែរពីប្រភេទកីឡាអត្តពលកម្មវិញ្ញាសារត់ចម្ងាយ 800m ដែលកម្ពុជាមិនធ្លាប់ឈ្នះមេដាយពីការប្រកួតកីឡាពីរប្រភេទនេះពីមុនមកទេហើយកីឡាហែលទឹកនិងអត្តពលកម្មគឺជាកីឡាគោលនៃកីឡាអូឡ িম্প ិក